down like that. Break, break, break it. Break it down like that. Break, break, break it. Break it down on the stage. Chặt bách ơi lôi the enemy day. Break it like nuclear bomb to the lure bring all the energy. Make the music sway. Bomb vậy hay bomb b B-boy, B-girl, break down, cho bạc. Suốt tờ em ấy, suốt tờ lối ấy. Chặt bomb it down like that. Break, break, break it. Break it down like that. Break, break, break it. Song cream លើអត់ក្រោត្រូវគ្រាប់ក៏គេហូស៊ូសានមិនស៊ីចូលយកពៀនឲ្យ Cambo DJ នេះក៏យូរចាក់តាមភ្លើងពណ៌ Music hit on the floor Bigger B boy get it down yo ទៅឆ្វេងទៅស្ដាំពួកយើងស្រែកហូបំបាត់យើងផ្ដាច់ដូរលើកស្ទួយវងត្រកោ Legion កាឡូប្រូកម្លាំងចិត្តមិនស៊ីជោ I see you breaking down tonight today from yesterday កាលពីមុនអត់ដឹងអីទេគេតែងហៅថាចាក់ DJ ហើយការនឹងរៀនពីអូខេ22ស្លាមិនគេខ្ញុំតែងទៅពេលដែលទំនេរ22ស្លាមិនគេខ្ញុំតែងទៅពេលដែលទំនេរតែនៅទូនខ្ញុំរៀនខាង hip hop ស្លៀកពាក់រនលងគេថាឡង rap ខ្ញុំមួយមួយប្រមិនតាន់មក